ហើយតាក់តងជាមួយនឹងរឿងនេះបាទហើយសម្រាប់លោកមនោរមអារយៈនេះបានឃើញតម្រងលេងរបស់ Lionel Messi ទេបាទដែលមើល Paris លេងទេអត់សូវទេបាទតាមនេះបាទអត់សូវទេច្រើនមើល highlight បាក់ឡើងបាទបាទអឺបើសិនជាយើងកលែកមកលើមកដល់ពេលនេះបើសិនជាយើងកលែកមើលថាតើ Lionel Messi បច្ចុប្បន្នវាមិនហើយបាទបាទសូមពន្យល់ជូនទៅកាន់ប្រិមិត្តថាប្រិមិត្តបើសិនជាស្ដាប់ខ្ញុំហើយបាទគិតថាអឺ មិនច្បាស់អាចទៅមើលការប្រកួតរបស់គាត់ទៅយើងមានច្បាស់ជាងនឹងបាទបើបើសិនជាខ្ញុំក៏លេចមើលទៅវាអាចនឹងជាការខុស បាទខុសពីតម្រងលេងរបស់គាត់នៅបាសេឡូណាបាសេឡូណាអឺបើសិនជាយើងនិយាយអស់ទៅគាត់នៅជាមួយនឹងក្លឹបមួយហ្នឹងគឺរយៈពេលយូរពេកបាទដល់អញ្ចឹងការដែលគាត់ចេញទៅក្រៅក៏វាមានពិបាកដែរវាត្រូវការចំណាយពេលវេលាបាទជាមួយដើម្បីជាមួយនឹងក្រុមបាទហើយការដែលគាត់ទៅលេងនៅប៉ារីសយើងឃើញថាប៉ារីសហាក់បីដូចជាបដូរប្រព័ន្ធបាទបាទបដូរប្រព័ន្ធលេងតាមរយៈបាល់ខ្លីច្រើន បាទជាជាងប៉ារីសលេងពីមុនបាទកាលពីមុនប៉ារីសកាលពេលដែលនឹងនាំរបស់លោក Tuchel អត់សូវលេងបាល់ក្រក់បាល់ខ្លីច្រើនទេបាទភាគច្រើនគឺបាល់ទូងឡើងទៅលើបាទវាយផ្ដាច់គឺអឹមបាប៉េទៅដល់ស៊ីហើយបាទជាពិសេសបាទផ្ដើមចេញមកគឺបោះបញ្ជូនដល់កាន់ណេម៉ារត់ទៅបញ្ជូនទៅម្ដងតែឥឡូវអត់ទេ ចាប់តាំងពីមានវត្តមានរបស់លីអូណែលមេស៊ីគឺលេងបាល់ខ្លីច្រើនលេងបាល់ខ្លីបាទប៉ាំងប៉ាំងប៉ាំងប៉ាំងប៉ាំងប៉ាំងអញ្ចឹងហើយគ្រាន់ថាមកដល់ពេលនេះបើយើងនិយាយអំពីការលេងរបស់លីអូណែលមេស៊ីខ្ញុំគិតថាគាត់បើប្រៀបធៀបនឹងការស្ថិតនៅក្នុងក្នុងវ័យដែលកំពុងល្អខ្ញុំគិតថាអត់ទាន់ដល់ពីមុននេះអត់ទាន់ដល់ពីមុនបាទគឺមានការធ្លាក់ចុះបាទតែគ្រាន់តែការធ្លាក់ចុះរបស់គាត់នឹងខ្ញុំអាចផ្ដល់ថាអាចនឹង30%ក្នុងការធ្លាក់ចុះណាបាទបាទជាមួយបាទបាទអូខេតាមនិយាយ ឲ្យឲ្យចប់ទៅណាបាទបាទយើងចាំថែមបន្តិចទៀតចប់ហើយបាទបាទតាក់ទងជាមួយនឹងការបដាលបាល់ការសុទ្ធរបស់គាត់គឺនៅច្បាស់បាទបាទ free kick ត្រឹមចម្ងាយ26 27ម៉ែត្រគឺគាត់ហើយ25ជាពិសេស25អីមិនបាច់ចាប់ទេដឹងចូលហើយបាទភាកច្រើនបាទ10គ្រាប់គឺចូល9ណាបាទ9 8គ្រាប់ហើយបាទឲ្យតែចម្ងាយក៏ប៉ុណ្្នឹង លើកលែងតែឆ្ងាយឆ្ងាយអត់ទេបាទបាទតែឈានចូលដល់32 35ម៉ែត្រហើយគាត់អត់សុទ្ធចូលទេនិយាយទៅមេស៊ីគាត់ការសុទ្ធរបស់គាត់គឺគាត់នៅតែបញ្ចប់ទីបានច្បាស់បាទបញ្ចប់ទីបានច្បាស់ហើយគ្រាន់ថាមកដល់ពេលនេះការដែលអូសបាល់របស់គាត់បាទអត់សូវដូចមុនទេបាទភាកច្រើនគាត់អូសតែពីរហើយគាត់លែងទៅមុខទៀតហើយបើកាលពីគាត់នៅបាទកំពុងពេញកម្លាំងបាទបើមិន2 3បើមិន3 4ទៅមុខហើយតែឥឡូវអត់ទេបាទស្តៀងពូដូដែរគ្រាន់ថាពូដូគ្រីស្ទីណូរ៉ូណាល់ដូមកដល់បច្ចុប្បន្ន បាទសូម្បីតែ2នាក់ក៏គាត់មិនព្រមប្រជុំមុខដែរបាទព្រោះថាគាត់ចាស់ហើយប្រិមិត្តគាត់បារម្ភពីសុខភាពគាត់ដែរបាទលុយសច្រើនលុយសច្រើនបាទនិយាយមកទៅអាកូនក៏សច្រើនលុយក៏សច្រើនប្រពន្ធស្អាតទៀតបាទអ្នកណាទៅដាច់ចិត្តឈឺលោកបាទហើយចឹងប្រិមិត្តលើកឡើងថាលើកឡើងថាពូដូ ច្បាស់ជាងឬក៏មេស៊ីច្បាស់ជាង បាទជាការមើលឃើញរបស់ប្រិមិត្តទាំងអស់គ្នាប៉ុន្តែខ្ញុំនៅតែលើកឡើងថាគាត់ទាំងពីរនាក់បញ្ចប់ទីល្អដូចគ្នា បាទសំបីតែយើងឃើញគ្រីស្ទីណូរ៉ូណាល់ដូបច្ចុប្បន្ននេះយើងឃើញហើយបាទបាល់នៅពីមុខបុតគឺគាត់ហើយបាទមិនងាយចាប់ទេបាទហើយបើសិនជាយើងនិយាយពីលៀនហើយមេស៊ីប្រិយមិនដឹងស្រាប់ហើយបាល់គាត់អត់លឿនទេបាទភាគច្រើនគឺបាល់នឹងហោះមើលទៅដូចបាល់ហោះចូលដូចកូនក្មេងទាត់អញ្ចឹងណាហោះបងទៅផ្លុកបាទអញ្ចឹងណាបាទហើយបើសិនជាយើងប្រៀបធៀបលបឿនវិញបាទសម្រាប់គាត់ទាំងពីរនាក់ គឺធ្លាក់លបឿនដូចគ្នាទាំងរ៉ូណាល់ដូទាំងលីអូណែលមេស៊ីបាទអត់ដូចមុនទេបាទព្រៃមិនដឹងស្រាប់ហើយមកដល់បច្ចុប្បន្ននេះសម្រាប់គ្រីស្ទីណូរ៉ូណាល់ដូ សល់លុយ1000លានទៅហើយបាទបាទជាអតពលិកមួយយើងនិយាយថាជាកីឡាករបាល់ទាត់សឹងតែនិយាយថាមានជាងគេទៅហើយសម្រាប់គាត់ហ៎បាទហើយសម្រាប់លីអូណែលមេស៊ីក៏សល់មិនស្ទើរដែរបាទបាទគាត់គ្រាន់ថា តាមការលើកឡើងដូចជារ៉ូណូមានទ្រព្យសម្បត្តិច្រើនជាងបាទច្រើនជាងពួកគាត់ទាំងពីរក្រៅតែពីចំណូលពីបាល់ទាត់បាទគាត់មាន business ផ្សេងទៀតបាទមាន business បាទ brand កាអាវបាទស្ថាគារនិង business ផ្សេងរបស់ពួកគាត់បាទនិយាយទៅ Messi បាទខ្ញុំចង់តពីតាឥណ្ឌាមិញមិញបាទមិនដឹងថាបងប្អូនដែលជា fan របស់ Messi ឬក៏ fan Barcelona បាទយល់ឃើញដូចខ្ញុំអត់ទេណាបាទបើយល់ឃើញខុសនេះអធិស្ស្រ័យដែរការលេងនៅទម្រង់ Barcelona ដែលល្អបាទខ្ញុំឲ្យនិយាយថា ភាពល្អប្រសើរបាទនឹងការលេងល្អទៅកាន់ខ្សែបំរើបាទដែលល្អពីរនាក់បាទគឺ Xavi និង Iniesta បាទបាទបាទបាទជំនាន់ Xavi និង Iniesta លេងគឺគាត់កែតម្រូវការរីកគ្រប់ដៅបាទលេងគ្រូណាកីឡាករណាគឺពួកគាត់តែងតែ support បាល់និងលេងបានល្អពីតំបន់កណ្ដាលទៅបាទបាទបាទចាស់ស្ដែងបាទខ្ញុំតាមតនជំនាន់យ៉ាយ៉ាតូរ៉េក្រោយមកមាន Sergio Busquets បាទល្អបានយូរជាងគេបាទ3នាក់ហ្នឹងគឺគាត់លេងបម្រើកណ្ដាលនៅ AC Barcelona បានល្អបាទបាទបាទពីមុនខ្ញុំ ស្រឡាញ់ការលេងរបស់បាសេឡូណាបាទលេងតេឡេលេងអីក៏យកបាសេឡូណាលេងដែរបាទបាទអឺវត្តមានរបស់លីណែលមេស៊ីមួយគឺអាចចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធជាច្រើន ដែលតែងតែផ្លាស់រ៉ូលនៅប្រយុទ្ធណាបាទដូចជា David Villa Zlatan Ibrahimovic Sanchez Neymar បាទអឺ Thierry Henry Eto Ronaldo បាទគឺនិងកីឡាករផ្សេងទៀតដែលលេងរ៉ូលប្រយុទ្ធរបស់ Luis Suarez ជាមួយនឹង Messi គឺ មេស៊ីអាចផ្សំបាន Xavi និង Iniesta ក៏អាចផ្សំបានប៉ុន្តែនៅពេលដែលវត្តមានរបស់ Xavi និង Iniesta គាត់ចាប់ផ្ដើមចេញម្ដងមួយគឺធ្វើឲ្យទម្ងន់របស់បាសេឡូណាក៏គាត់ជួនចាប់ផ្ដើមរៀងធ្លាក់តិចដែរដោយសារតែបារ៉ាបាទអានេះជាការយកឃើញរបស់ខ្ញុំបាទហើយបើសិនជាយើងនិយាយពេលនេះគាត់បើសិនយើងនិយាយគាត់នៅតែល្អដូចគ្នាគាត់ថាសន្ទុះនៅក្នុងការលេងរបស់ពួកគាត់ទាំងពីរនាក់គឺមិនដូចមុនទេបាទបាទអញ្ចឹង មហូរសង្វាក់នៅក្នុងការអោបបាល់របស់មេស៊ីនៅល្អជាងរ៉ូណាល់ដូបាទបើសិនជាយើងនិយាយមកដល់ពេលនេះសម្រាប់មេស៊ីគឺគាត់បាទលេខអោសច្រើនជាងបាទដោយរ៉ូណាល់ដូទេបើរ៉ូណាល់ដូពេលនេះអត់សូវអោសទេប្រិមត្តមើលឃើញផ្ទាល់បាទប៉ះតប៉ាយគាត់ហើយគាត់អោសទេគាត់បោះមកវិញហើយបាទពេលច្រើនវ៉ាន់ធូហើយបាទហើយបើសិនជាដល់ដំណាក់កាលចុងក្រោយមិនគាត់សុទ្ធបាទមិនចឹងទេអត់ទេគាត់នឹងបញ្ជូនឲ្យច្រើនអាចចំណុចហ្នឹងហើយដែល Manchester United ចាប់ផ្ដើមខ្លាចចិត្តគ្នាបាទបាទកីឡាករ ចង់ឲ្យពូដូពូដូខ្លាចចិត្តដែរខ្លាចកុំឲ្យគាត់នឹងបានសុទ្ធច្រើនពេកគាត់ឲ្យជើវិញបើទេចំណុចបាទខ្លាចចិត្តគ្នាទៅវិញទៅមកធ្វើឲ្យបាល់នោះវាទៅជាកលេសខេះអញ្ចឹងទៅបាទកលាករវាច្រើនបាទបើរ៉ូដូបាទកលាករគឺប៉ះឲ្យគាត់ខ្លាំងពេកបាទបាទតោះឥឡូវយើងកំតាន់អាបាទយើងនិយាយបញ្ចប់ត្រឹមប៉ុណ្្នឹងសោះសម្រាប់ Lionel Messi បាទហើយក៏ដូចជា Manchester City យើងនៅសល់បាទក្រុមខ្លះខ្លះទៀតបាទឥឡូវយើងជៀបជាប់ជាមួយនឹង Spurs យើងថែម Spurs ជូនទៅកាន់ប្រិយមិត្តបន្តិចតិចទៅចោះ បាទហើយសម្រាប់ស្ពឺបច្ចុប្បន្នបន្ទាប់ពីមានការដោះដូរបាទលោកអាន់តូនីញ៉ូកងតេមកបាទតើសម្រាប់លោកមនោរមគិតមិនដែរបាទសម្រាប់បាទស្ពឺបច្ចុប្បន្ននេះស្ពឺបើនិយាយទៅប្រិមិត្តស្ពឺគាត់អាចនឹងដឹងខ្លួនគាត់ច្រើនណាបាទស្ពឺបាទបាទគាត់ចង់លេងបានពៀនក៏ក៏លេងដូចរាល់ថ្ងៃទេបាទបាទនិយាយតាមប្រិមិត្តទេណាបាទបាទបាទគាត់ចង់លេងបានពៀនក៏រែងលេងល្អជាងនឹងបាទលេងរាល់ថ្ងៃដូចសំដែងបាទ តែមែនតែននិយាយទៅគឺការចូលរបស់លោកកង់ទេមកកាន់ Spurs ក៏មិនទាន់ថាជួយលើក Spurs ឲ្យច្រើនដែរបាទគាត់ថាមើលទៅ គឺសម្ដែងសមជាងមុនបាទបាទបើសិនជាយើងតាក់ទងជាមួយនឹងបញ្ហាបាទរបស់ Spurs ខ្ញុំក៏លេចទៅមើលឃើញ ថាវាអាចនឹងដូចប្រិមត្តលើកឡើងតាក់ទងនឹងបញ្ហាសម្ដែងបាទបាទពេលខ្លះយើងមើលទៅកាន់ Spurs លេងល្អដូចផ្កា ថ្ងៃខ្លះបាទលេងមើលទៅមើលមិនជុលមិនដឹងថាគាត់កីឡាករតម្លៃខ្លួនរាប់ម៉ឺនរាប់ពាន់ក្នុងមួយខែនេះបាទដឹងគាត់លេងរបៀបមិនគាត់បាទយើងអត់យល់ទេបាទមើលទៅស្ពឺកាលពីប្រហែលឆ្នាំមុនក៏អញ្ចឹងដែរបាទជំនាន់មាន Darren Ben បាទ Divita Berbatov បាទមាន Defoe បាទមាន Peter Crouch មានអី Luka Modric អីគឺស្ពឺបាទលេងគឺដូចរាល់ថ្ងៃអញ្ចឹងបាទបើស្អីគាត់ចង់លេងពៀនការប្រកួតប្រជែងយកពៀនស្ពឺអត់លេងតម្រងដូចបច្ចុប្បន្នទេប៉ុន្តែបើសិនជាស្ពឺចង់បានពៀន កីឡាករនិងតម្រង់លេងក៏ដូចជាគ្រូបង្វឹកគឺ ស្ពើអត់ខ្វះលុយចាយទេមិននិយាយចំបាទគាត់មានលុយសង់ស្តាតបើជាង1000លានបាទរាល់ทํากីឡាករដើម្បីយកមកលើកពាននឹងគ្រូបង្វឹកគឺអត់ពិបាកទេតែដូចនិយាយបាល់ទាត់វាតាក់ទងមួយ business បាទអញ្ចឹងហើយទៅធ្វើឲ្យស្ពើបាទគឺតម្រង់ដែលបងប្អូនមើលទៅគឺដូចបាទសំដែងអញ្ចឹងបាទបាទ